路。 ពីនឹកសំលាក់គណៈនារី Saat Afro រត់កាយអោណាណារត់កាយអោរត់កាយស្រេចរត់សោកសាគំសត់បំណាច់នឹងប្រត់រៀបមកសុំតែ the not

សួរលោកអីណៃនួនអងខាងឡាងនេះបងឆ្លងចោឆ្នាំថ្មីខាងសួរលោកអីក្នុងណាអូធ្ងន់គុំនឹកប្តី